ួស្តីអ្នកទាំងអស់គ្នានិងសួស្តីដល់បងប្អូនជនរួមជាតិភាសាខ្មែរយើងបាទអញ្ចឹងថ្ងៃនេះយើងមកសិក្សាស្វែងយល់ធ្វើការចាប់អារម្មណ៍បន្ថែមទាក់ទងនឹងវិជ្ជាករខ្មែរបាទវិជ្ជាករភាសាខ្មែរសម្រាប់មធ្យមសិក្សាបាទមធ្យមសិក្សាអញ្ចឹងនេះគឺជាការចាប់អារម្មណ៍បាទមិនមែនជាការបង្រៀនបែបថ្នាក់ខ្ពស់មែនតែនឬក៏ ខ្ញុំជាគ្រូដែលប្រកបដោយចំណេះដឹងខ្ពស់ទេនេះគ្រាន់តែជាការចែករំលែកចំណេះដឹងការចែករំលែកយល់ឃើញបាទកំហឿញការយល់ឃើញរបស់ខ្ញុំទាំងថ្មីទាំងចាស់តកតនឹងវិជ្ជករដែលខ្ញុំបានរៀនផងនិងអ្វីដែលខ្ញុំបានយល់ឃើញបន្ថែមបាទបាទសូមកុំចាត់ទុកថាមានចំណុចត្រូវច្រើនឬក៏ត្រូវទាំងអស់ត្រូវតែយកទៅគិតដោយខ្លួនឯងហើយចាប់យកចំណុចណាដែលមានប្រយោជន៍បាទចំណុចណាដែលមិនមានប្រយោជន៍មិនបាច់ចាប់យកទេបាទអញ្ចឹងបោះវាចោលទៅ អញ្ចឹងនេះគ្រាន់តែជាការចែករំលែកការយល់ឃើញការចាប់អារម្មណ៍ការពិភាក្សាគ្នាខ្លះខ្លះតទៅក្នុងវីដេអូនេះបាទអរគុណច្រើនអញ្ចឹងមកជុំសិក្សាហើយវីដេអូនេះក៏ធ្វើដើម្បីពង្រឹងការយល់ឃើញរបស់ខ្លួនឯងចំណេះដឹងព្រោះកាលណាបកស្រាយបញ្ចូលទៅធ្វើខ្លួនឯងនឹកឃើញចំណុចដែលខ្វះខាតបាទអរគុណច្រើនបន្តទៅទៀតក្នុងនេះមានមេរៀនច្រើនដែរដល់ទៅ40មេរៀន បាទអញ្ចឹងខ្ញុំក៏សូមអរគុណដល់អ្នកនិពន្ធដែលបាននិពន្ធខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តពីព្រោះក្នុងការសេសភៅភៅវិជ្ជាករគឺត្រូវការគិតច្រើនណាស់ហើយខ្ញុំក៏គ្មានគោលបំណងគេចំណេញអ្វីដែរដូចដូចក៏បានរៀបរាប់មកហើយអញ្ចឹងគឺជាការអឺព្យាយាមប្រឹងប្រែងចែករំលែកចំណេះដឹងការយល់ឃើញបាទទាំងអស់គ្នាមិនអាចគ្រាន់តែចេះឯការមើលការស្ដាប់ទេ គឺត្រូវការយកទៅគិតអានខ្លួនឯងផ្ទាល់នេះគ្រាន់តែការ ជួយសម្រាលជាពិសេស ហាត់អានហើយហាត់សរសេរនិងហាត់ធ្វើលំលំហាត់បាទដើម្បីឲ្យភាសាខ្មែរយើងវាមានការរីកចម្រើនបាទមានភាពរុងរឿងឡើងវិញពីព្រោះម្នាក់ពីរនាក់បីនាក់ច្រើននាក់ធ្វើការច្រើននាក់ណាដើម្បីអាចជួយឲ្យភាសាយើងទៅសេសភៅផងធ្វើការបញ្យោបកស្រាយផងព្រោះភាសាយើងនៅសល់ចន្លោះប្រហោងច្រើនណាស់យើងរៀនកាន់តែរៀនយើងមានអារម្មណ៍ថាខ្លួនឯងកាន់តែល្ងងពីព្រោះមិនដឹងថាមូលហេតុអីបានគេប្រើអញ្ចឹងណាមិនដឹងថាហេតុអីបានវាទៅជាអញ្ចឹងដឹងមូលហេតុណាចឹងបានគេថារៀនកាន់តែច្រើនកាន់តែ ងងព្រោះយើងដឹងថាកន្លែងយើងមិនដឹងនៅមានច្រើនអញ្ចឹងនៅក្នុងមេរៀននេះគឺគួរឲ្យចាប់អារម្មណ៍ណាអក្សរក្រមបាទក្រមមើលគេហៅថាក្រមអក្សរក្រមសូវវិទ្យាអន្តរជាតិ API API អំពុំអានេះប្រហែលជាសរសេរតាមបារាំងបាទ AP API អត់បានសេតាមខ្មែរទេណាយើងនៅនិយមតាមបារាំងអញ្ចឹងយើងកម្រសួយតាមបារាំងណាយើងច្រើនសួយតាមអង់គ្លេសបាទ យើងនិយមសម័យកាលថ្មីជាងយើងហៅ API តាមបារាំងព្រោះអាហ្នឹងឧស្សាហ៍ភាសាយើងកត់សូអត់ត្រូវអត់សូវត្រូវហ្មងណាជាងមកគេទៅសិក្សា API ហ្នឹងដើម្បីកត់សូមួយចំនួនដែលវាគ្មាន ស្រៈនៅក្នុងភាសាខ្មែរយើងអញ្ចឹងណាហើយដើម្បីឲ្យយើងដឹងថាជួយអ្នកខ្លះវាសូដូចគ្នាទេដូចហកនឹងកើអញ្ចឹងសូវាកបាទសូវាកអញ្ចឹងយើងជាងគេតំណាងតែអក្សរ K មួយទៅបានហើយខខតំណាងខ តោះយើងចូលទៅធ្វើការចាប់អារម្មណ៍នៅក្នុងមេរៀននឹងតែម្ដងអក្សរក្រមសូវវិទ្យាបើបើអានឲ្យត្រូវសូរវិទ្យាបើយើងមិនអានទេ សូវវិទ្យាអន្តរជាតិរកនេះយើងអានវិញត្រូវបានសមាគមសូវវិទ្យាអន្តរជាតិបង្កើត ឡើងក្នុងឆ្នាំ1888ណា1888ហើយត្រូវបាន គេយកមកប្រើ បាទគេយកប្រើប្រាស់ក្នុង រយៈពេល ជាច្រើន ឆ្នាំបន្ទាប់មក បាទមិនថាច្រើនឆ្នាំទៅមកគឺក៏បានយកមកប្រើបន្តបន្តមកណាសំណេរអក្សរក្រមសូវវិទ្យាអន្តរជាតិនេះត្រូវបាន គេកែប្រែ រូបរាងជាច្រើន លើកមកហើយឃើញទេសំមេខ្ញុំក៏រៀនទៅឃើញថាវាប្លែកគ្នាតកតងនៅក្នុង Google ដែលគេសេ APE ឬក៏ IPA បាទវាខ្លះគេដាក់រូបខុសគ្នាដោយសារគេកែប្រែរហូតជាបន្តមកតបព្រោះ ប្រទេសខុសគ្នាសូក៏ខុសគ្នាលៀងគ្នាអញ្ចឹងសញ្ញាក៏កើតលៀងគ្នាតិចតិចខ្លះ A ឡើងលើខ្លះ A ចុះក្រោមខ្លះ A ចុច2អញ្ចឹងមករៀបរៀងរហូតដល់ចុងសតវត្សទី20បាទមានន័យថាដល់សតវត្សទី21ណាចុងណាក៏នៅតែមានការកែប្រែដែរសំនេរអក្ខរក្រមសូវវិទ្យាអន្តរជាតិជាទូទៅឈរលើមូលដ្ឋានអក្សរឡាតាំងបាទឈរលើមូលដ្ឋានអក្សរឡាតាំងព្រោះភាសានៅអឺរ៉ុប ចូលលើមូលដ្ឋានអក្សរឡាតាំងមានអង់គ្លេសបារាំងច្រើនណាស់សូម្បីតែអាឡម៉ង់អីហ្នឹងក៏អាចជ្រើពួកអក្សរវាស្ទៀងគ្នាគ្រាន់តែខ្លះ A ផ្កាប់ A ផ្ងាអីហ្នឹងណា delta ពួក alpha តោះបន្តទៅទៀតក្រិចបាឡាតាំងនិងក្រិចហើយក៏ឃើញមានអក្សរអារ៉ាប់ផងដែរអក្សរអារ៉ាប់សម្រាប់ការតាំងប្រព័ន្ធសូរប្រព័ន្ធសូរសារៈ និងប្រព័ន្ធសូព្យញ្ញនៈបាទប្រព័ន្ធរបស់ភាសាខ្មែរគេតែងតែឈរលើមូលដ្ឋានអក្សរឡាតាំងនិងក្រិចក៏ប៉ុន្តែ ការតាំងសូភាសាខ្មែរនេះមិនទាន់មានឯកភាពបាទមិនទាន់មានឯកភាពទេ តាមការយល់ឃើញគេម្នាក់ម្នាក់គេបានសិក្សាមកដែរហើយប៉ុន្តែថាមិនទាន់បានមូលមកទេគ្នាពិភាក្សាគ្នាបានស៊ីជម្រៅបាទអញ្ចឹងទៅបានថាមិនទាន់ឯកភាព រវាងអ្នកសូជាខ្មែរ នៅឡើយបាទរវាងអ្នកសូវវិជ្ជាខ្មែរនៅឡើយដោយសារលោករៀនពីគូខុសគ្នាលោកហ្គេដុងបាទលោកហ្គេដុង តាំងសូវភាសាខ្មែរ ដោយរូបរាងផ្សេងផ្សេងលោក Hofmann Hofmann រូបរាងផ្សេងផ្សេងលោក Go បាទលោក Go Go ញីយាវបាទលោក Go Go ញីយាវបាទមើលទីអក្សរនៅនេះ រូបរាងផ្សេងផ្សេងលោកខួនសុកខំភូមិនសំភូទេបាទខួនសុកខំភូប្រើរូបរាងផ្សេងផ្សេងមិនបានច្រើនទៀតហ្នឹងបាទ3 4នាក់ហើយសិភៅវេយ្យាករណ៍ថ្នាក់ទី5ទី8របស់ក្រសួងបាទអប់រំរូបរាងផ្សេងផ្សេងតែយកតាមលោកខួនសុកខំភូច្រើនលោកហ្វីលីពី បាទបច្ចុប្បន្នយករូបរាង ផ្សេងទៀតមកតាំងសូភាសាខ្មែរគាត់នឹងដែរដូចជាទៅសេមានកម្មមួយបាទតើតើនឹងការអានភាសាខ្មែរយើងក្នុងស្នាដៃនេះយើងយកតាមលំនាំរូបរាងអក្សរក្រមសូវវិជ្ជាអន្តរជាតិតាមសិភៅវេយ្យាករណ៍ថ្នាក់ទី5និងទី8របស់ក្រសួងអប់រំនិងសិភៅសិក្សាភាសាខ្មែររបស់ក្រសួងអប់រំដែលបានចេញផ្សាយក្នុងពេលកន្លងទៅថ្មីថ្មីនេះ។ មូលហេតុសំខាន់ដែលយើងយកលំនាំតាមសិភៅទាំងប្រមាណខាងលើនេះដោយសារតែសិភៅទាំងនេះត្រូវបានគ្រូនិងសិស្សទាំងទូទាំងប្រទេស បានស្គាល់ជាច្រើនចំនួនមកហើយបាទស្គាល់ចឹងទៅយើងធ្វើការបង្រៀនទៅ បកស្រាយភាពធៀបទៅវាឆាប់យល់ឧទាហរណ៍ការតាំងសូរភាសាខ្មែរដោយប្រើសំនៀងអក្សរក្រមសូរវិទ្យាអន្តរជាតិបាទគេប្រើពាក្យហ្នឹងអក្សរក្រមសូរវិទ្យាអន្តរជាតិ អគ្គក្រមសូវវិទ្យាអន្តរជាតិត្រូវបានសមាគមសូវវិទ្យាអន្តរជាតិបង្កើតឡើងក្នុងឆ្នាំ1888ហើយត្រូវបានគេយកប្រើប្រាស់ក្នុងរយៈពេលជាច្រើនឆ្នាំបន្ទាប់មកសំណេរអក្សរក្រមសូវវិទ្យាអន្តរជាតិនេះត្រូវបានគេកែប្រែរូបរាងច្រើនលើកមកហើយរៀបរៀងរៀបរហូតដល់ចុងសតវត្សទី20 បាទដូចដែលយើងឃើញនេះប្រហែលជាអានថាត្រូវត្រូវ verb ត្រូវបានយើងសាកនោះមួយអានមើលគឺគេសរសេរជាសញ្ញាអន្តរជាតិបាទទៅតាមអក្សរខ្មែរពាក្យខ្មែរនៅពីលើបាទអបាទមើលមើលអក្សរក្រមក្រមអីគេសូវិទ្យាបាទអន្តរជាតិ មានកាយវិបាកដែរទោះតែព្យាយាមបាទអន្តរជាតិហើយសូម្បីខ្ញុំក៏នៅចេះស្ទើរដែរតាក់តងនឹងកន្លែងហ្នឹងទោះតែព្យាយាមមើលចុះឡើងហើយមិនអានឡើងវិញបាទអញ្ចឹងតោះយើងបន្តទៅទៀតយើងទៅអានពាក្យមួយមួយសិន កាលណាគេតាំងសូរភាសាជា សំនេរអក្សរក្រមអន្តរជាតិគេតែងតែសរសេរនៅចន្លោះសញ្ញាក្បៀសសំទោសញ្ញាតង្គៀបទីចន្លោះដល់ clear នេះក៏មិនខ្មិច ហើយជៀសវាងការសរសេរអក្សរធំបាទជៀសវាង capital letter ទោះជានៅដើមឃ្លាក៏ដោយកំណត់សម្គាល់បានជាយើងបញ្ចូលបាទបានជាយើងបញ្ចូល k k k អឺ ch th p នៅ ក្នុងតារាងនេះដោយសារតែសូរទាំងនេះ មានតួឯករាជ្យបាទមានតួឯករាជ្យពីរនេះនៅមួយនេះ k ch គឺមានតែមួយទេថបាទព្រោះវាមានថវាថមែនតែសូនៅក្នុងនោះគឺថបាទវាអាស្រ័យលើលើស្រៈទេមានស្រៈអាឬក៏សំអៀថអាថាថអៀធាអឺបន្តមកទៀតផផផហ្នឹងសូនរួមនេះគឺផអឺតាមពិតទៅសូទាំងនេះ ជា សូផ្សំជាមួយនឹងហបាទសុទ្ធតែសូផ្សំជាមួយនឹងនឹងហ យើងថាហប៉ុន្តែហបើយើងហវាមានសូរស្រៈអបាត់ដែរឃើញទេយើងហៅថាហគេចាត់ទុកថាវាជាសូរដើមរួចទៅហើយមិនមែនជាសត្វតតាជួយជំនះនោះទេបាទមិនមែនជាសត្វតតាជួយជំនះនោះទេពីព្រោះតាមនិយមនៃសត្វតតា វាមានតែមួយទេបាទសូរសូរដើមវាមិនអាចបំបែកតទេដោយសារនេះវាមាន2យើងអាចបំបែកជាកហកហកហកហកអញ្ចឹងណាកហកវាមានសូររួមវា ព្រោះសតិតាជាឯកតាកុំច្រឡំជាង ជាឯកតាទុយបំផុតរបស់ភាសាបានន័យថាគេមិនអាចបំបែកសតិតាបន្តទៀតបានឡើយ បាទមិនអាចបំបែកទេវាមានពីរចឹងបានន័យថាគេបំបែកបានហើយមានសូលរួមបាទយើងនឹងបន្តទៅរៀនបាទស្វែងយល់ការចាប់អារម្មណ៍ទៅលើមេរៀនជួយនេះដែលនៅក្នុងវិជ្ជាកោឆ្នាំបឋមមានហើយនេះយើងបន្ថែមមួយកម្រិតទៀត ឲ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅភ្ជួយយីនេះអរគុណសួស្តីអ្នករាល់គ្នានិងបងប្អូនជនរួមភាសាអញ្ចឹងថ្ងៃនេះយើងមករៀនភាសា ខ្មែររបស់យើងបាទស្វែងយល់អំពីភ្ជួយយីនេះដូច្នេះហើយខ្ញុំសូមជូនការចាប់អារម្មណ៍ការយល់ឃើញតកតងនឹងមេរៀនជួយជាអ្នកនៅក្នុងសភៅវិជ្ជាករសម្រាប់ថ្នាក់មធ្យមសិក្សាបាទអញ្ចឹង យើងបន្តចូលតែម្ដងទៅនិយមន័យបាទដូចម្ដេចដែលហៅថាជួយជាអ្នកឬក៏ចាញ់យណៈនៅក្នុងភាសាបាលី វិញ្ញាណភ្ជួញជាអ្នកគឺជាសូរដែលបន្លឺឡើង ដោយមានទំនប់តិចឬច្រើនបាទដោយមាន ទំនប់តិចឬឬច្រើនរបៀបយើងថាកខងណាវាអត់អាចបង្អស់បានទេតោះតែត្រូវការចង់បញ្ចេញបញ្ចេញសូរសំឡេងអីត្រូវការស្រៈអញ្ចឹងណាអញ្ចឹងវាមានទំនប់តិចឬឬច្រើនអាស្រ័យទៅតាមរង្វះខ្យល់បាទរង្វះខ្យល់ដែលចេញពីសួត នៅពេលដែលខ្យល់ចេញពីសួតទៅប៉ះនឹងទំនប់រង្វះខ្យល់បាទនៅពេលដែលខ្យល់ចេញពីសួតទៅប៉ះនឹងទំនប់រង្វះខ្យល់កម្រិត0សូមបញ្ជាក់ទំនប់រង្វះខ្យល់កម្រិត0អញ្ចឹងយើងកត់សម្គាល់ផងអ្វីជា ទំនប់រង្វះរង្វះខ្យល់កម្រិត0បង្កើតបានជាជួញជាអ្នកស្ទះឬផ្ទុះបាទបង្កើតជាជួញជាអ្នកស្ទះឬផ្ទុះ បើកាលណារង្វាសខ្យល់មានកម្រិតលើសពី0បង្កើតបានជាជួញជាអ្នកត្រដោះបាទអញ្ចឹងលក្ខខណ្ឌរបស់វាបើសិនជាវា បង្កើតកម្រិតលើសពី0បង្កើតបានជាជួញជាអ្នកត្រដោះអញ្ចឹងនៅពេលណាគេសួរថាបងជួញជាអ្នកត្រដោះកើតនៅពេលណាគឺកើតនៅពេលដែរបាទខ្យល់ចេញពីសួតបាទទៅប៉ះនឹងទំនប់រង្វាសខ្យល់មែនទេលើសពីលើសពី0 បើសិនជាត្រឹមសូន្យវាបង្កើតបានជាជួយជាអ្នកស្ទះឬក៏ផ្ទុះបន្តទៅទៀតអញ្ចឹងវាមានឈ្មោះជួយជាអ្នកត្រដោបង្ហូរឬលំហូរច្រើនដែរបាទបង្ហូរឬលំហូរសូព្យួយជាអ្នកមិនអាចបន្លឺបានច្បាស់ទេ បើប្រសិនគ្មានសូស្រៈនៅ អាស្រ័យជាមួយដងទៀត សូព្យញ្ញៈមិនអាចបន្លឺបាន ច្បាស់ទេបើប្រសិនគ្មាន បាទសូស្រៈនៅ អាស្រ័យជាមួយព្រោះវានឹងមិនច្បាស់ថាជា ជាអ្វីព្រោះវាមានតែសូព្យញ្ញៈណាបាទអញ្ចឹងដើម្បីឲ្យឲ្យកើតទៅជាអឺក៏ជាអីឲ្យច្បាស់នៅក្នុងការបន្លឺឲ្យច្បាស់នៅក្នុងការបន្លឺច្បាស់ជាការបញ្ចេញសំឡេងអញ្ចឹងត្រូវការតែសូស្រៈអាស្រ័យជាមួយទៅយើងអាចស្ដាប់យល់ណាឬសូច្បាស់បាទជាបន្ត ក្នុងការបន្លឺសូរភ្ជួញជំនះណានីមួយណាណានីមួយនីមួយគេនិយមយកស្រាកដែលមានសូរកញ្ឆក់ខ្លីបំផុតមកផ្សំជាមួយក្នុងការបន្លឺសូរជួយជំនះណានីមួយនីមួយគេនិយមយកស្រាកដែលមានសូរកញ្ឆក់ខ្លីបំផុតមកផ្សំជាមួយតំណងជាដូចដល់អ្វីដែលខ្ញុំលើកមិញហ្នឹងគឺពួកខ្ញុំធ្លាប់រៀនមកគឺដឹងអញ្ចឹងណាគេហៅកសូរជួយជំនះកខងមើកខង កខកកហ្នឹងខងស្តៀងតែគ្នា ជាទូទៅគេនិយមយកសារៈអបាទគេនិយមយកសារៈអដើម្បីបន្លឺសូរជួយជាអ្នកនៅក្នុងភាសាខ្មែរយើងយើងទម្លាប់ថាកខកខងបានន័យថាយើងហៅឈ្មោះជួយជាអ្នកនេះវាមានឈ្មោះសារៈអនិងសារៈអនៅក្នុងហ្នឹងបាទឈ្មោះហ្នឹងណាបាទយើងអានថាកពីព្រោះកអកវាមានសារៈកប់តួអនៅក្នុងហ្នឹង បានយើងហៅថា curl គឺយើងហៅឈ្មោះ curl គឺវាមានស្រៈកប់តួ l នៅក្នុងនៅក្នុងនឹងអញ្ចឹងយើងហៅឈ្មោះវាទេ យើងមិនបានហៅសូភ្ជួញជាអ្នកទេអញ្ចឹងជាលក្ខណៈសកលបាទជាលក្ខណៈសកលគេថាម៉េចគេនិយមយកស្រៈដែលមានសូកញ្ឆក់ខ្លីបំផុត មកផ្សំជា មួយគឺស្រៈអបាទគឺស្រៈអញ្ចឹងយើងហៅកខកខងអញ្ចឹងណាឬស្រៈអមកប្រើមកប្រើបាទមកប្រើ ខ្មែរយើងច្រើនយកស្រអិមកប្រើក្នុងការបន្លឺសូរជួយអ្នកខ្មែរបាទឆញដូចជាបន្លឺសូរកបាទ K ហ្នឹងសូរវាកយើងតែងតែថាកណាចអីចឹងមកបើខ្ញុំមិនច្រឡំទេបាទអឺយើងយើងតែងតែថាបាទដូចមិញចឹងចជាដើមបើបាលីគេថា បើបល័យគេនិយមប្រកបស្រៈអីគេស្រៈចឹងណាដូចជាកខកខចឆបាទកកហចចហជាដើមណាត់ថ្នាក់សូជួយជំនះបាទចឹងសូមជូនការចាប់អារម្មណ៍ជាបន្តគេអាចចាត់ថ្នាក់សូជួយជំនះទៅ តាមលក្ខណៈរបៀបបន្លឺនិងទីបន្លឺបាទគេគេដាក់វាទៅតាមថ្នាក់របស់វាបាទអញ្ចឹងគេចាត់ថ្នាក់វា ចតនៈសូជួយជាអ្នកជួយអ្នកមានសូអញ្ចឹងតាមទីរបស់វាតាមលក្ខណៈគឺចង់ចង់និយាយអំពីរបៀបនិងបន្លឺនិងទីបន្លឺបន្លឺនិងទីបន្លឺកាលណាគេនិយាយពីបន្លឺផ្សេងកាលណាគេនិយាយពីលំដាប់នៃទីបន្លឺឬក៏ទៅតាមលក្ខណៈផ្សេងបាទអញ្ចឹងអញ្ចឹងត្រូវប្រើពាក្យសួរឲ្យច្បាស់លាស់ទើបមានវិងាយក្នុងការឆ្លើយនិងការយល់កចំណតនៈសូជួយជាអ្នកតាមលក្ខណៈតាមលក្ខណៈបន្លឺ គេចែកសូសំខាន់សំខាន់នៃព្យញ្ជនៈខ្មែរជា4យ៉ាងគឺព្យញ្ជនៈស្ទះបាទអញ្ចឹងតាមលក្ខណៈបន្លឺមានឈ្មោះដូចជាព្យញ្ជនៈស្ទះព្យញ្ជនៈបង្ហូលំហូព្យញ្ជនៈត្រដោព្យញ្ជនៈមាត់និងព្យញ្ជនៈច្រោះមកបាទមកថាទាំងអស់គ្នាជាមួយខ្ញុំព្យញ្ជនៈស្ទះអញ្ចឹងនៅក្នុងសូព្យញ្ជនៈគឺមានព្យញ្ជនៈស្ទះវាលឺសូអញ្ចឹងមើលទៅព្យញ្ជនៈហូលំហូហ្នឹង ជួយជាអ្នកត្រដោមួយទៀតមិនមួយទៀតទេពីរទៀតជួយជាអ្នកមាត់ផ្នែកខាងមាត់ខាងចុងអឺជួយជាអ្នកច្រច្រមុះបាទអញ្ចឹងតាមលក្ខណៈបានលើមិនបានលឺណាបានលើជួយជាអ្នកស្ទះជួយអ្នកបង្ហូរលំហូរជួយអ្នកត្រដោជួយជាអ្នកមាត់និងជួយអ្នកត្រជួយអ្នកច្រមុះចឹងនៅក្នុងកម្រិតថ្នាក់មធ្យមមិនបង្ហាញអ្វីឲ្យជ្រៅពេកទេប៉ុន្តែវារៀងប្លែកគួរសម មានលក្ខណៈពិបាកគួរសមដែរបាទតោងតែយើងមកស្វែងយល់ធ្វើការចាប់អារម្មណ៍ទាំងអស់គ្នាតើយើងយល់យ៉ាងម៉េចបាទចាប់អារម្មណ៍យ៉ាងម៉េចចំពោះមេរៀនហ្នឹងតោះជួយជាអ្នកស្ទះបាទដូចម្ដេចដែលហៅថាជួយជាអ្នកស្ទះអញ្ចឹងយើងនឹងអាចយល់ជាមួយគ្នា ជួយជាអ្នកស្ទះគឺជាជួយជាអ្នកទាំងឡាយណាដែលក្នុងការបន្លឺណាប្រដាប់បន្លឺយើង និងទីបន្លឺបិទបាទបិទចិត្តគ្នាទប់លំហូរខ្យល់ទប់លំហូរខ្យល់អត់បញ្ចេញខ្យល់វែងឬក៏ ឬខ្យល់ទេជួយជាអ្នកស្ទះមានរង្វះខ្យល់ស្មើនឹង0បាទជួយជាអ្នកជួយជាអ្នកស្ទះមានរង្វះខ្យល់ស្មើនឹងស្មើនឹង0ជួយជាអ្នកស្ទះក្នុងភាសាខ្មែរមានកបាទណាងអក្សរ n ចុះជើងមកក្រោមនឹងកោងជើងកងអក្សរ c តំណាងឲ្យច ដល់ពេលស្តៀងអសរ M ដែរប៉ុនជើងខាងខាងឆ្វេងចុះមកក្រោមចឹងអានឹងញឹកជើងខាងស្ដាំគឺងឹកបាទងឹកចឹកញឹកអញ្ចឹងមិនថាសូញឬក៏សូញើវាឈ្មោះជួយអ្នកយើងណានៅក្នុងសូជួយអ្នករួម គឺមានតែញឹកមួយទេបាទញញើគឺសូញឹកតាំងតែសមួយទេហើយរីឯដូគឺវាដូតែស្រាក់ទេបាទស្រាក់គឺដូបាទដគឺដដតមានជួយអ្នកយើងតត ចឹងតាំងតែតមួយហ្នឹងណគឺណណណមកសញ្ញា3តាំងតែសូជួយអ្នកមួយទេណបបបបគឺស្មើនឹងជួយអ្នកយើងពពអញ្ចឹងទៅពេលយើងសេពាក្យដែលសូពឬក៏សូពយើងប្រើតែបមួយនេះទេ អង់គ្លេសយើង p ណាបាទមមមជួយអ្នក ចឹងជួយអ្នកលំហូរនិងបង្ហូរមុននឹងចូលទៅជួយអ្នកលំហូរនិងបង្ហូរយើងយើងសរុបឡើងវិញជួយជំនះស្ទះបាទមានកណាចញដវាវានៅត្រឹមនឹងតែម្ដងខ្យល់វាសូវាតណបបមតោះទាំងអស់គ្នាថាឡើងវិញកងច ញដតណបបមានអ្វីគួរឲ្យចំណាំឲ្យយើងឈ្មោះឲ្យយើងឆាប់ចំណាំណាកគឺជួយជួយជំនៈទី1និងទី3កខកកខងទី1និងទី3ងទី5ទី1ទី3បាទទី1ទី3និងទី5ហ្នឹងគឺវគ្គទី1កចញបាទ ត្រូវហើយទី1ទី3ទី5នេះជួយជាអ្នកស្ទះនិយាយតាមចឹងមើលទី1ទី3ទី5ទៅពេលវគ្គដដថដថណអណនៅខាងនេះវិញចឹងដូចដូចតែគ្នាទេ ទី1ទី3ទី5ដកអឺថជំទោដដគឺទី1ទី3ដកហើយណប៉ុន្តែណវិញមានដូចនេះចឹងដាក់ក្នុងនេះមក វាជើងវគ្គតមកតថតអញ្ចឹងទី1ទី3ទី5តណបបផពបាទទី1ទី3ទី5មើលបបមនៅក្នុងសិស្សវគ្គអត់មានទេអញ្ចឹងសរុបវិញជួយជាអ្នកស្ទះវាមាននៅក្នុង ជួយជាអ្នកបាទនៅក្នុងវគ្គបើវគ្គជួយអ្នកក្នុងវគ្គគឺជួយជាអ្នកទី1នៃវគ្គជួយជាអ្នកទី3នៃវគ្គបាទនឹង ជួយជំនទី5នៃវគ្គមួយវគ្គវគ្គវគ្គកកខកខងវគ្គចចឆជជញវគ្គដដថដថណវគ្គតតថតថណតថតថសំទុះតថតថណវគ្គបបផពភមើអញ្ចឹងវានៅជួយជំនទី1ទីទី3និងទី5នៃវគ្គអជួយជំនវគ្គកវគ្គកមាននៅកកើហើយនឹង ងើអញ្ចឹងមានសូយើងហៅសូមួយយើងហៅឈ្មោះជាអ្នកមួយហៅសូគឺសូកៈកៈកៈហ្នឹងគឺមានកកែវហើយនឹងងៈបាទកៈកៈងៈហើយដល់ពេលវគ្គចចគឺចចហ្នឹងហើយនឹងញ៉បាទសរុបទៅសូមាន12ឯងជួយអ្នក3បាទ1 2 4ណាបើរាប់ទាំងអអបាទ4ណាតោះតោះមកយើងអស់គ្នាវគ្គកកហើយនឹងង៉ និយាយខ្លីយើងរាប់តែដើមជាងនិងចុងជាងវគ្គចចញវគ្គដដគេរត់តែមួយទេព្រោះណទុកក្នុងវគ្គតដល់ពេលវគ្គតតអឺណវគ្គបបបមបាទមាន3ណាបបមសង្ឃឹមថាត្រូវនឹងអស់គ្នាហើយយល់នឹងអស់គ្នាបាទអរគុណអញ្ចឹងយើងរៀងបានរៀងបានគាត់បើហើយតើតើនឹងជួយជំនះស្ទះបបើផ ភអានឹងខុសគ្នាណាបធ្ងន់ស្ទះតោះទៅដល់ជួញជំនះលំហូរឬបង្ហូរបាទវាប្រហែលជាធូរជាងជួញអ្នកស្ទះលំហូរឬបង្ហូរអ่ะយើងចង់បញ្យោយើងបញ្យោបង្ហូរចុះណាយើងហៅតែលំហូរវាខ្លីកុំឲ្យវិញយោបាក់ចាំណាជួញជំនះលំហូរសូជួញជំនះដែលក្នុងពេលបន្លឺណាសូជួញជំនះឈ្មោះផ្សេងសូផ្សឹងយើងបញ្ជាក់ឲ្យបញ្ជាក់ទៀតណាយើងតាមហៅឈ្មោះម្ដងកខកខ ងើប៉ុន្តែសូព្យញ្ញៈគឺកខបភអញ្ចឹងសូព្យញ្ញៈក្នុងពេលបន្លឺដែលក្នុងពេលបន្លឺចដែលរត់ចេញពីសួតចដែលរត់ចេញរត់ចេញពីសួតស្ទើរតែមិនត្រដោះបាទស្ទើរតែមិនត្រដោះខ្ញុំវាពិបាកថាតាមដែរណាពិបាកយល់ដែរទោះតែអានហើយពិនិត្យវិច័យដឹងហើយក៏នៅតែមិនសូវចាំដែរស្ទើរតែមិនត្រដោះនឹងផ្ទៃគុហាមាត់ប្រហោងមកដែរគុហាមាត់ អណ្ដាតថ្មិញឡើយបាទអណ្ដាតថ្មិញថ្មិញឡើយផឹកអញ្ចឹងវាអត់សើប៉ះអណ្ដាតផងក៏មិនសើប៉ះថ្មិញផងហាក់បីដូចជាមានលំហូរបាទវាហូរតម្រងវាអត់ប៉ះនឹងបុកអីច្រើនទេថ្មិញឡើយហាក់បីដូចជាមានលំហូរជួយជាអ្នកលំហូរអញ្ចឹងគេឲ្យឈូសថាលំហូរវាហាក់ដូចជាវាហូរមកមកជួយជាអ្នកលំហូរមានរង្វះខ្យល់កម្រិត2បាទកម្រិត2ជួយជាអ្នកលំហូរមានលលល បាទអញ្ចឹងលមានសញ្ញា3នេះ លលលដូចតែគ្នាតិចតាំងតែអក្សរលមួយ L ហើយរររបាទរគឺមានសញ្ញាជួយជំនះរនិងរបាទអញ្ចឹងតាំងរវាអាស្រ័យលើស្រាក់រអ៊ីរីរអ៊ុរុបាទរអូរោចឹងណារអូរោគេប្រើមានសម្រាប់ពីរតែរអ៊ូរុគេប្រើសញ្ញាមួយនេះ មានតែពីរទេបាទអញ្ចឹងយើងមុននឹងទៅមុខព្រោះមេរៀននឹងវាពិបាកដែរយើងនឹងមើលឡើងវិញជួយជាអ្នកលំហោអញ្ចឹងជួយជាអ្នកលំហោមានតែពីរទេគឺលនិងរបាទលនិងរគឺថាម៉េចជួយជាអ្នកលំហោហ្នឹង គឺនៅពេលបន្លឺខ្យល់ដែលរត់ចេញពីសួតស្ទើរតែមិនត្រដោនិងផ្ទៃគុហាមាត់ស្ទើរតែវាមិនថាវាមិនត្រដោទេប៉ុន្តែវាមានតិចអញ្ចឹងអណ្ដាតថ្មិញឡើយលល បារៈបបាទហាក់បីដូចជាមានលំហជួយនេះលំហមាននឹងវគ្គខ្យល់កម្រិត2គីវ៉ាជួយនេះលំហមានលៈហើយនឹងរៈបាទប៉ុណ្ណឹងចាលៈនឹងរៈតោះរំលឹកឡើងវិញតើតើនឹងជួយជាអ្នកស្ទះមែនទេមិនជួយជាអ្នកស្ទះជួយជាអ្នកស្ទះមាននៅខាងដើមជាងសំទោសវគ្គនីមួយមួយវានៅជួយជាអ្នក ដើមវគ្គនិងចុងវគ្គនឹងជួយនាស្ទះកងបាទចញដតណបបមអូខេបាទមរីឯភ្ជួរជំនះលំហូរមាន12ទេបាទលំហូរលនិងរបាទអញ្ចឹងយើងចាប់អារម្មណ៍ដល់ចំណុចជួញជំនះត្រដោ សូមជួយជំនាដែលបន្លឺខ្យល់បាទបន្លឺខ្យល់ដែលរត់ចេញពីសួតត្រដោសនឹងផ្ទៃគុហាមាត់បាទយើងកុំឆ្ងល់មិនបានគេដឹងថាវាចេញពីសួតត្រូវត្រដោសនឹងផ្ទៃគុហាមាត់ពីព្រោះគេបានពិសោធន៍បាទមិនថានេះអឺសូវវិជ្ជាអន្តរជាតិឬក៏សូវវិជ្ជាខ្មែរគាត់ថាសូវវិជ្ជាខ្មែរមានតិចយើងគាត់បានទៅសិក្សានៅបរទេសដោយប្រើឧបករណ៍ពីព្រោះនៅឧបករណ៍ស្រុកយើងក៏ហាក់ជាមិនទាន់មានអីទ្រឹមទ្រាយទេ ជាពីដើមឡើយទៅនៅរៀនស្រុកក្រៅអញ្ចឹងគឺធ្វើការពិសោធន៍បាទហើយគាត់ត្រាទុកពិសោធន៍គាត់ត្រាទុកហើយគេមានរូបបង្ហាញយើងអាចទៅសម័យឥឡូវយើងទៅមើលលើអ៊ីនធឺណិតក្នុងការបញ្ចេញសំឡេងបាទយើងនឹងឃើញហើយជាភាសាបរទេសគេមានថតរួចហើយភាសាយើងអត់ទាន់បានថតទេគេហាមាត់ទឹកចោលនៅកន្លែងណាកន្លែងណាប៉ះកន្លែងណាអញ្ចឹងណាតោះអណ្ដាតថ្មិញវាទៅដោះអណ្ដាតថ្មិញហើយបង្កើតសូត្រដោះត្រុតហើយអញ្ចឹងហើយជួយអ្នកសូត្រដោះមានរង្វះ ខ្យល់កម្រិត1បាទលំហូរមិញកម្រិត2ដែរនេះកម្រិត1អញ្ចឹងវាត្រដោសផ្ទៃគុហាមាត់អណ្ដាតធ្មេញហើយបង្កើតសូត្រត្រដោសជួញជំនាញត្រដោសមានរង្វះខ្យល់កម្រិត1ជួញជំនាញត្រដោសក្នុងភាសាខ្មែរមាន បាទជួញជំនាញត្រដោសក្នុងភាសាខ្មែរមានយៈតាំងដល់អក្សរជេបាទយៈវៈសៈ ហត4ទេបាទយវសហយើងមកយើងអានតាមឈ្មោះយើងយោវើសើសំទុះសហម្ដងទៀត យើងអានសូររបស់វាយវសហយវសហនឹងគឺ ជួយជំនះត្រដោះក្នុងភាសាខ្មែរ j j j j j v v v v ចឹងរៀងបុកនឹងមាត់នឹងធ្មេញដាត v v v សសបាទហហហបន្តទៅទៀតជួយជាអ្នកមាត់បាទចឹងមុននឹងទៅជួយជាអ្នកមាត់រំលឹកលើកឡើងវិញជួយជាអ្នកត្រដោមានយវស ហ4យវសហបាទជួយជំនះអឺតដោះណាជួយជំនះតដោះហើយរំលឹកទៅជួយជំនះលំហូរមានតែ2ទេរលលនឹងររំលឹកទៅជួយជំនះស្ទះបាទជួយជំនះស្ទះគឺមានខាងដើមជាងនៅតែច្រឡំដើមជាងខាងដើមវគ្គនិងខាងចុងវគ្គកងបាទចញដតនប បមៈបាទខ្ញុំចាំតែហើយតាមពិតទៅខ្ញុំធ្លាប់រៀនខ្ញុំកំពុងតែរៀនមុខវិជ្ជាសូវវិជ្ជាដែរប៉ុន្តែមិនសូវចេះយល់ទេដោយ បានធ្វើវីដេអូចាប់អារម្មណ៍នៅក្នុងវិជ្ជាភាសាខ្មែរអាចជួយឲ្យខ្លួនឯងបាទប្រើការគិតបានច្រើនយល់បានច្រើន ហើយសង្ឃឹមថាអាចជួយឲ្យអ្នកគ្នាយល់បានបន្ថែមតាអញ្ចឹងមកដល់ជួយជាអ្នកមាត់ អ្វីទៅជាព្យុយជាអ្នកមាត់យើងតោងតែសួរគ្រប់ចំណុចយ៉ាង ហើយយើងស្វែងរកចម្លើយរបស់វាហើយធ្វើការបកស្រាយឲ្យខ្លួនឯងយល់បាទសូព្យុយជាអ្នកដែលក្នុងពេលបន្លឺរនាងក្រអូមត្រង់ណាទៅជារនាងក្រអូម បិទផ្លូវច្រមុះបិទផ្លូវច្រមុះដើម្បីឲ្យខ្យល់ក្នុងសួតចេញ មកក្រៅតែតាមមាត់ដើម្បីឲ្យខ្យល់ក្នុងសួតចេញមកក្រៅតែតាមមាត់នឹងខៅព្យុយជាអ្នកមាត់ចោលវាចេញទៅតាមមាត់វាអត់ប្រយោជន៍មកណា បិទលើចំហបាទតោះជួនជាអ្នកមាត់មានដូចតតែតតែមិនចឹងបាទយកអាជួនជាអ្នកអឺជួនជាអ្នកអីផ្ទះខាងលើណាជួនជាអ្នកមាត់មានកជដតបបយអូអានេះបូកទៅជួនជាអ្នកលំហូណាហើយនឹង ហើយនឹងទៅដោះបាទហើយនឹងជួយជាអ្នកទៅដោះ4នឹងជួយអ្នកទៅដោះអញ្ចឹងគេយកជួយជាអ្នកស្ទះចុងក្រោយគេជួយជាអ្នកទៅដោះជួយអ្នកលំហូរគេថាជួយអ្នកហ្នឹងមាត់អញ្ចឹងតាមមាត់ភិកច្រើនអញ្ចឹងកចដតបបយរយរលវសហជួយជាអ្នកច្រមុះ នេះគេបែងចែកបញ្ចេញតាមច្រមុះបាទវាប្រើទីទីច្រមុះច្រើន សូជួយជំនះដែល ក្នុងពេលបន្លឺរនាងក្រអូមបើកចំហរនាងក្រអូមក្រអូមមាត់បើកចំហដើម្បីឲ្យខ្យល់ក្នុងសួតចេញមកក្រៅ តាមច្រមុះផងតាមមាត់ផងបាទអញ្ចឹងវាប្រើមាត់ផងវាប្រើច្រមុះផងជួយជំនះច្រមុះក្នុងការក្នុងភាសាខ្មែរមានងឹងឹ ចឹងវាងើងដល់ចំមកងើញើឃើញទេខាមើងើញើណមនឹងគឺភ្ជួញជាអ្នកច្រមុះបាទច្រមុះខាងចុងខាងចុងខាងចុងខាងចុងអញ្ចឹងយើងនៅក្នុងភ្ជួញអ្នកខាងចុងវគ្គបាទមិនថាវគ្គកវគ្គចវគ្គដវគ្គតវគ្គបគឺភ្ជួញខាងចុងវាមានញ៉ាក់ ចណហើយនឹងមបាទណហើយនឹងមដោយសារនេះចុងវគ្គដក៏មានណចុងវគ្គតក៏មានណមនេះស្រួលចំណាំបាទជួយញ៉ាក់ចំោះមានជួយចុងចុងវគ្គងញ៉អឺងញ៉យត់ណណតែមួយហ្នឹងហើយនឹងម1 2 3 4បាទ វា5វគ្គប៉ុន្តែដូចគ្នាយើងសល់4ខ្ល้ายវគ្គណងញណមតារាងទី2ចំណថ្នាក់សូជួយជំនាញតាមលក្ខណៈបន្លឺបាទនៅពេលនេះគេ គេបែងចែកវាសូជួយជំនាញតាមលក្ខណៈបន្លឺបាទយើងមើលមកតារាងយើងបាទច្រើនផងបូកនឹងបានន័យថាមាន បាទលក្ខណៈបន្លឺជួញជាអ្នកបាទនេះជួញជាអ្នកស្ទះចឹងខាងនេះគឺលក្ខណៈបន្លឺចុះមកក្រោមគឺជួញជាអ្នកកងបាទចញដតណបផមបាទយរលវសហចឹងគេដាក់ចូលក្នុងនឹងហើយ ជាពពួកស្ទះ អញ្ចឹងពួកខាងនេះជាពួកស្ទះហើយតាមមាត់បាទតាមច្រមុះមាត់ច្រមុះមាត់មាត់ច្រមុះបាទមាត់មាត់ហើយនឹងច្រមុះអញ្ចឹងយើងរៀបខាងហ្នឹងហើយយើងផ្ទៀងគ្នាបាទខាងនេះគឺវាស្ទះមែនណាបាទស្ទះស្ទះហើយហើយនេះអត់ស្ទះទេ ពីនេះអីត្រដោះបាទត្រដោះផងមាត់ផងចឹងសូមធ្វើការចាប់រំប៉ុណ្ណឹងអានឹងត្រូវយើងអង្គុយមើលបាទផ្ទៀងគ្នាប៉ុន្តែរូបនេះវាធំពេកបាក់ចុះឡើងចុះឡើងចឹងអ្វីយើងបានរៀនយើងអង្គុយនឹកឡើងវិញតដោះមានស្អីខ្លះតដោះបាទស្ទះស្ទះអឺមុនគេមែនទេស្ទះមុនគេអាដើមជាងក ហើយនឹងអាចុងជាងងៈបាទអាហ្នឹងគឺគឺអឺស្ទះដល់ពេលអឺបង្ហូបង្ហូមានតែ2ឯងលំហូរៈលៈរៈដល់ពេលអាតដោះតដោះមាន4បាទដោះមាន4កន្លែងសៈអឺយៈសៈវៈហៈវៈសៈហៈ4ហ្នឹង បាទអញ្ចឹងយើងសូមបន្តទៅយល់ចូលខចំណាត់ថ្នាក់សូជួញជំនះតាមទីមិនលើបាទមេរៀននឹងតើតែរៀនច្រើនដង ស្វែងយល់វា ដើម្បីឲ្យកាន់តែងាយយល់ពីព្រោះអានេះថាវារៀងពិបាកយល់បាទថ្មីថ្មីមេរៀនហ្នឹងណាបើអ្នករៀនភាសាអង់គ្លេសភាសាបរទេសភាសាបារាំងអីចឹងទៅ គេនឹងមានសញ្ញាណខ្លះបាទងាយស្គាល់អឺ សញ្ញាបរទេសសញ្ញាអន្តរជាតិតែបើយើងអត់ដែររៀនភាសាផ្សេងអញ្ចឹងវារៀងពិបាកបន្តិចតោងតែយើងជាយមើលច្រើនដងស្វែងយល់តាតាមទីបន្លឺបាទអញ្ចឹងគេចំណាត់ថ្នាក់សូមជួយជំនាញទៅតាមទីបន្លឺបាទគេមានមូលហេតុរបស់គេចាំមើលនៅក្នុងគេមានបង្ហាញអត់ហេតុអីបានជាយើងចាំបាច់ត្រូវដឹងឬក៏ថាបែងចែកសូមជួយជំនាញទៅតាមទីបនបន្លឺបាទប្រហែលជាដើម្បីឲ្យយើងច្បាស់លាស់ទៅក្នុងការកត់ គាត់ស៊ូមែនទេក្នុងការបញ្ចេញសំសំលេងហើយជាចំណុចអស់នឹងដែរតាមទីបន្លឺគេចែកសូរសំខាន់សំខាន់របស់ជញ្ញៈដូចខាងក្រោម សូររនាំងក្រអូមបាទសូររនាំងក្រអូម ឬក្រអូមក្រោយ គឺសូរជញ្ជនាដែលមានទីបន្លឺនៅត្រង់រនាំងក្រអូម គឺអណ្ដាតអណ្ដាតក្រោយទល់នឹងរនាំងក្រអូមបាទតើតើមានរូបភាពបង្ហាញបន្ថែមណា គឺអណ្ដាតក្រោយទល់នឹងរនាំងក្រអូមជួញជាអ្នកសូរនាំងក្រអូមមាន បាទជួញជាអ្នករនាំងក្រអូមមានកបាទដែលមានសញ្ញាកនិងកយើងហៅឈ្មោះវាងបាទមានសញ្ញាង នេះក៏ងដែរប៉ុន្តែយើងដូរទៅជាបុកជើងបាទសញ្ញាអញ្ចឹងនៅពេលជួបសត្វនៅពីលើហ៎ហើយនឹងងបាទងអញ្ចឹងមានសញ្ញា13សូតាងមួយទេ សូក្រអូមគឺសូព្យញ្ញនាដែលមានទីបន្លឺនៅត្រង់ក្រអូមបាទទីបន្លឺនៅត្រង់ក្រអូមគឺខ្នងអណ្ដាតបាទអណ្ដាតទល់នឹងក្រអូមព្យញ្ញនាសូក្រអូមមាន បាទព្យញ្ញនាសូក្រអូមមិនជួយជំនះអីជួយជំនះសូរនាងក្រអូមគេបែងចែកច្បាស់លាស់ណាសូរនាង គឺកហើយនឹងងបើយើងមើលតាមទីតាំងរបស់វាគឺ បាទដើមវគ្គហើយនឹងចុងវគ្គកតោះសំនៀងក្រអូមឃើញណាមិញចុញអ្នកសូក្រអូមមានចៈមានញៈគឺវគ្គទី2វគ្គចគឺមានចៈហើយនឹងញៈដើមវគ្គចហើយនឹងចុងវគ្គចបាទចឆជើឈើញើអញ្ចឹងសូរបស់វាគឺចៈហើយនឹងញៈបាទបន្តទៅទៀតមិញសូជួយជំនះសូក្រអូមបាទ អូនៅច្រើនមកមិនមានតែវគ្គនោះមួយទេ នៅមានកន្លែងសិស្សវគ្គមានយៈមានសញ្ញាយោយោនេះក៏យោដែរប៉ុន្តែដូចជាបុកជើងមិនយុទេណាបាទមិនយុទេហើយនឹងសូរៈមានអសតាំងរសញ្ញាររនេះក៏រដែរបុកជើងហើយនឹងសូសៈបាទសូសៈមានសញ្ញាសសនេះក៏សដែរដូចជាបុកជើង ជើងមានដូចជាប្រមាណ5ហ៎ជើញើបាទជើញើពីរហើយសញ្ញាវាដូចជាបុកជើងហើយយៈរៈសៈអញ្ចឹងយើងត្រូវតែព្យាយាមថាឲ្យថាទៀតឲ្យយើងកាន់តែច្បាស់ចូលជំនះសូក្រអូមមានចៈបាទយើងថាមើមានញៈមានយៈមានរៈហើយនឹងមានសៈបាទ សូក្រអូមនេះគេបែងចែកទៅតាមទីបនបន្លឺសូថ្មិញបាទសូថ្មិញមិនថាការមកចេញជួយជំនះហ្នឹងសូវាវាមកប្រើមកពាល់ជាមួយនឹងថ្មិញរបស់យើងគឺសូជួយជំនះដែលមានទីបន្លឺនៅត្រង់ថ្មិញបាទជួយជំនះអីចុងអណ្ដាតបាទត្រង់ថ្មិញ ចុងអណ្ដាតទល់នឹងថ្មិញបាទម្ដុំថ្មិញហ្នឹងហើយវាទល់នឹងថ្មិញជញ្ជនៈថ្មិញមានដ đỡ, đỡ, mình nhưng nhà táng đều đo hình đỡ, đỡ, mình sự nhà táng cứ to nắng đều nợ mình sự nhà táng nó nó nở lỡ mình sự nhà táng ló ló lở và rồi mới mình mắn chuyển nhẹ cả lại số thông minh đỡ, đỡ, nợ lỡ buồn bà đỡ, đỡ nợ lợ đợ tớ đàm chiếng chúng tốt đã mà ờ, viện và đảng viện đo vẹn tò ní trong viện đó trong viện ờ, tò ní ló cứ miên tiếng ờ, nó không sẽ viện và ló lỡ từ liền phía chẳng đợ tớ nợ lợ à, hai buồn đấy đợ tớ nợ lợ ta chẳng dừng từ mưa xô bộ bộ muộn ដាក់សូបបោមាត់ហ៊ូកន្លែងថ្មិញមើលទៅថាមិនទៅគេមើលគឺសូភ្ជួញជំនាដែលមានទីបន្លឺនៅបបោមាត់បាទមានទីបន្លឺនៅបបោមាត់តោះសាកមើលតើអ្វីជួយអ្នកអ្វីដែលមានទីបន្លឺនៅបបោមាត់គឺបបោមាត់លើនឹងបបោមាត់ក្រោមប៉ះគ្នាផឹកប្រហែលជាផឹកផផមែនទេ ជួយជាអ្នកបបោមាត់មានបមែនបបបោតាំងមកសញ្ញាបនឹងបនេះសូបគេច្រើននិយមប្រើសូសាក់ក្លែងនៅក្នុងការសម្គាល់សូជួយជាអ្នកបាទបើយើង អានបបាទន័យថាយើងប្រើសូស្រៈអនៅក្នុងហ្នឹងហើយយើងហៅតាមឈ្មោះវាបបមកអត់មានផផងអត់មានផផងបាទមានតែបបប មឃើញទេវានៅវានៅត្រង់កន្លែងហ្នឹងអញ្ចឹងមានបបមានសញ្ញាពពើមមានមមហើយនឹងមើតោះបបមមានតែ3ទេគេហៅថាសូបបោមាត់យើងរាប់យើងសាក់លបងទៅយើងអាចដឹង ថាសូនៅត្រង់ណាយើងហៅជួយអ្នកហ្នឹងសូសូហ្នឹងបាទជួយអ្នកសូបោមាត់អាខាងលើជួយអ្នកសូថ្មិញបាទនេះសូថ្មិញមានដថ្មិញវាសង្កត់គ្នាវាប៉ះគ្នាណាបាទ មានតមានលមានណតោះអញ្ចឹងបន្តទៅសូដើមកនេះយើងគ្រាន់តែជាសញ្ញាទេនៅក្នុងថ្នាក់មធ្យមរបស់យើង បាទអាចជួបពីទី7ដល់ទី12ហើយបើសិនជាយើងរៀនបន្តទៅដល់ថ្នាក់មហាវិទ្យាល័យបាទយើងនឹងជួបក្នុងមុខវិជ្ជាសូវិទ្យាបាទណាយើងនឹងជួបម្ដងទៀតនៅក្នុងមុខវិជ្ជាសូវិទ្យាយើងអាចសួរកាន់តែបានច្រើនកាន់តែយល់ដឹងច្រើននៅក្នុងមុខវិជ្ជាសូវិទ្យាហ្នឹងបាទមិនថានៅក្នុងថ្នាក់បរិញ្ញាបត្រ ហើយសូម្បីតែយើងបន្តទៅដល់ថ្នាក់អនុបណ្ឌិតក៏យើងនឹងជួបមេរៀនសូវវិជ្ជានឹងម្ដងទៀតអញ្ចឹងវានឹងច្រើនណាស់បាទហើយបើគេរៀនបណ្ឌិតក៏គេនឹងជួបអានឹងម្ដងទៀតដែរឃើញទេវាមានកម្រិតវាម្ដងតិចម្ដងតិចហើយយើងកុំរំពឹងថារៀនទៅបានយល់ចេះដល់ច្រើនភ្លាមភ្លាមណាវាកម្រណាព្រោះមុខជានឹងរៀនលំបាកបន្តិចសូវាតកតងនឹងរូបវិជ្ជាផង សូការចេញសម្លេងផង ជាពិសេសសញ្ញាទៀតសញ្ញាប្លែកប្លែកសញ្ញាអន្តរជាតិបាទអញ្ចឹងយើងយើងកុំរំពឹងច្រើនពេករំពឹងចោះប៉ុន្តែ យើងទទួលស្គាល់ថាចេះប៉ុណ្ណាយើងយកប៉ុណ្នឹងហើយធ្វើម៉េចប្រឹងបន្តទៀតបាទប្រឹងបន្តទៀតបាទព្រោះត្រូវការច្រើនដង បាទសូដើមកឬហែងកឬទេហកអឺអេកមែនទេបាទគឺសូជួយជំនាញដែលមានទីបន្លឺនៅដើមកបាទទីបន្លឺបើន័យថាទីកន្លែងកន្លែងដែលបញ្ចេញសំឡេងបាទគេថតតើគេប្រើម៉ាស៊ីនមិនដឹងណាទាំងអស់គ្នាតើប្រើម៉ាស៊ីនទោះយើងអត់ប្រើម៉ាស៊ីនទេ មានដែរមិនដឹងទេប៉ុន្តែសាមគ្គនឹងមានតម្លៃអញ្ចឹងយើងបានតែធ្វើការពិសោធន៍តាំងពីសម័យលោកអ្នកវិទ្យាករខ្មែរយើងដូចជាលោកសំភួរបាទគាត់បានទៅសិក្សានៅបរទេសគាត់គាត់ប្រើម៉ាស៊ីនរបស់គេហើយបាទនៅសាលានោះហើយគាត់ចាប់ដើមអឺសរសេរការពិសោធន៍បាទគាត់ត្រាទុកតោះជួញជាអ្នកសូដើមកមានហបាទមានតែមួយទេហហហ ចឹងជួយអ្នកដើមកមិនសួរហតាំងដល់សញ្ញាហហហបាទជួយអ្នកដើមកមានអីខ្លះបាទមានតែសូហសំទុះមានតែសូហមួយទេដែលមានសញ្ញាហហហបាទតារាងទី3ចំណាត់ថ្នាក់សូជួយអ្នកតាមទីបន្លឺអញ្ចឹងគេបានបកស្រាយបតាបតាបតាហើយនេះគេដាក់វាចូលទៅក្នុងតារាងមួយដើម្បីឲ្យសង្ខេបឲ្យខ្លីបន្តិចឲ្យងាយមើលបានបន្តិច បាទអញ្ចឹងចុះមកក្រមនេះគឺជួយជាអ្នកបាទជាសញ្ញាអន្តរជាតិតំណាងឲ្យសូភុញជាអ្នកហើយមកខាងនេះគឺទីបនបន្លឺបាទទីរណាំងក្អូមកន្លែងក្រអូមតែម្ដងធ្មេញបបោមាត់ដើមកអញ្ចឹងអ្នកណាដែលមានចំណូលចិត្តខាងបញ្ចេញសម្លេងសូវិជាស្គាល់សញ្ញាបាទអញ្ចឹងធ្វើឲ្យគេមានចំណូលចិត្តទៅក្នុងការរៀនបានលឿនបាទណាមិនសូវជាធុញណាគាត់យើងមិនសូវជា ជាមានចំណូលចិត្តឬក៏ហៅថាដងយើងគេពិបាករៀនតិចតែកុំចោះចាញ់ព្យាយាមមកឲ្យចប់មេរៀនរបស់យើងតោះអញ្ចឹងមិនជីមានអីបកស្រាយទេតើតែយើងព្យាយាមមើលខ្លួនឯងច្រើនបាទខ្ញុំក៏គ្មានអីចាប់អារម្មណ៍ច្រើនដែរនៅខាងក្រោមអាចមានកន្លែងចាប់អារម្មណ៍ច្រើនជាងអញ្ចឹងកន្លែងនេះ ដាក់សញ្ញាបូកបើន័យថាមានបើវិជ្ជមានណាអញ្ចឹងសូកៈគឺទីតាំងរបស់វា មាននៅត្រង់លណាំងក្រអូមបាទអត់មានស្អីទៀតទេរីឯអឺ ងឹកទីតាំងរបស់វាក៏នៅរនាំងក្រក្រអូមដែរអញ្ចឹងវាហាងអញ្ចឹងដល់ពេលបកទីតាំងវានៅណាបាបបោមាត់បបមមែនទេអូមានអីទៀតនេះបាយរទីតាំងវានៅកន្លែងណាក្រអូមបាទអញ្ចឹងទៅអស់គ្នាយល់ហើយរបៀបដែលយើងត្រូវមើលអូកំណត់សម្គាល់ 1សញ្ញានឹងសូភញ្ជនៈបាទសញ្ញានឹងសូភញ្ជនៈសញ្ញាបង្កើតមកដើម្បី បាទតាំងឲ្យសូភញ្ជនៈថាយើងនិយាយយើងយើងចង់ថាសូនឹងសញ្ញាមួយណាណាផ្ទុយពីស្រៈបាទផ្ទុយពីស្រៈដែលមានសូច្រើនផ្ទុយពីស្រៈដែលមានសូសូស្រៈសូច្រើនអញ្ចឹងយើងមកដល់កន្លែងសូភញ្ញៈគេធ្វើការកត់សម្គាល់បន្ថែមទៀតតែមានសញ្ញាតិច បាទផ្ទុយគ្នាណាព្រោះ ជួយអ្នកយើងមានសញ្ញាច្រើនបាទមានកមានកតែស្រៈមានតែមួយទេយើងអានអាអានអ៊ីអញ្ចឹងណាជួយអ្នកខ្មែរមានសូតិចតែមានសញ្ញាច្រើនបាទតែមានសញ្ញាច្រើន សញ្ញាមូលដ្ឋានរបស់ជួយអ្នកខ្មែរក្នុងពេលបច្ចុប្បន្នមានបាទ33មាន33អាហ្នឹងយើងហៅថាសញ្ញាមូលដ្ឋានរបស់ជួយជំនះយើងមិនរាប់ទាំងជួយជំនះគូបន្ថែមណាសញ្ញាជួយជំនះគូបន្ថែម ថែមឲ្យមានគូកកលសសើរហោហើមែនទេអត់រាប់សញ្ញា ជួយជាអ្នកគូបន្ថែមទេហើយក៏អត់រាប់សញ្ញាជួយអ្នកបន្ថែម សម្រាប់គាត់សូភាសាបរទេសដែរបាទដូចជា for មែនទេ g ក៏អត់រាប់សញ្ញាជួយអ្នកក្នុងដែរនេះគឺជាសញ្ញាមូលដ្ឋានរបស់ជួយជាអ្នកតោះគឺកខកខងើចឆចឆញើ ដថដថណតថតថណបផពផមើយើរលវសហឡអបាទទាំងអស់33សញ្ញាឬ33តួវាចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត បាទបោះឆ្នាំ1900ចុងក្រោយគេ67អត់មានកំណែប្រែទេអឺថែមសញ្ញាពីរទៀតគឺបបាទបើ ហើយនឹងបបាទបហើយនឹងបបើយើងអានតាមឈ្មោះវាបបសូវាបបដូច្នេះសញ្ញាជួយជំនះឡើងដល់35បាទសញ្ញាជួយជំនះឡើងដល់30 35អានេះដាក់សញ្ញាគ្រប់គូបាទរបស់បនឹងបបនឹងបចុះអាផ្សេងអញ្ចឹងដោយសារពេលវេលាយើងខកខានព្រោះយើងបានដឹងតែប៉ុណ្្នឹងរហូតមកចំណេះដឹងយើងបាទ បើគិតទាំងសញ្ញាមូលដ្ឋាននិងសញ្ញាបន្ថែម ក្នុងនោះមានជើងជួញជនៈនិង សញ្ញាបន្ទាប់បន្សំដតៃទៀតបាទបន្ទាប់បន្សំដតៃទៀតសញ្ញាជួញជនៈខ្មែរកើនដល់94ដែលតាំងដោយសូជួញជនៈណាបាទព្រោះថាកក៏មានសម្លេងក ជើងកក៏មានសម្លេងកក្នុងការបង្កប់ហ៎អញ្ចឹងទាំងអស់94នេះបើរាប់ទាំងក្រុមក្រុមអី ក្រុមសញ្ញាអផងបាទក្រុមសញ្ញាអអផងតែបើមិនរាប់បញ្ចូលក្រុមសញ្ញាអ ដោយគិតថាអជាសញ្ញាស្រៈនោះជួយជាអ្នកខ្មែរមានសញ្ញា90តួបាទប៉ុណ្ណឹង90តួតារាងទី4តួជួញជាអ្នកនិងសូបជួញជាអ្នកក្នុងភាសាខ្មែរបាទអញ្ចឹងគេយកតួជួញអ្នកដាក់ចូលតារាង ដើម្បីឲ្យសរុបឲ្យឃើញថាតួជួញអ្នកនឹងមានតួអីខ្លះ មានទាំងតួខាងលើនិងតួខាងក្រោមជាជាជើងបាទអញ្ចឹងនេះតារាងទី4បាទមើលមិនអស់ទេនៅខាងក្រោមទៀតលេខរៀងលំដាប់បាទឈ្មោះសូបាទលំដាប់សូនីមួយនីមួយកជើងកកនេះយើងឈ្មោះវាកបើវាអានតកដូចគ្នាសូវាអញ្ចឹងវាតែទី1ទេសូហ្នឹងអាសូតែមួយទេអញ្ចឹងចំនួនតួមានដល់14ដែលបញ្ចេញសូកបាទឈ្មោះវាកកនេះក តាំងដោយសញ្ញា K របស់អង់គ្លេសយើងហៅអញ្ចឹងណាប៉ុន្តែយើងហៅថាអក្សរឡាតាំងក៏មានដែរតែយើងហៅចំនួន សូមានតែមួយទេ4 4អី4សញ្ញាបាទសូកតែមួយឃើញទេនឹងបង្ហាញថា ជួយអ្នកយើងមានសញ្ញាច្រើនសូតិចតែផ្ទុយខុសពីស្រៈបាទយើងផ្ទុយបើន័យថាអឺសញ្ញាតិចសូច្រើនស្រៈបាទបាទប៉ុណ្ណឹងភាគច្រើន44បាទ44 ហើយដល់ពេលកន្លែងទី6នេះគឺមានសញ្ញាដល់ទៅ6បាទចំនួនតួវា6សូមមានតែមួយដូចគ្នាណានឹងកញ្ញជើងញងដាក់ពីក្រោមគេផ្ញើអីណាកញ្ញញជើងញធំហើយញហ្នឹងនៅពេលដែលវាបញ្ញាឬក៏បញ្ជាបញបាញ់ជើងជើអ៊ីជាអញ្ចឹងអាទូករូបហ្នឹងក៏ស្មើនឹងសូញើដែរបាទសូញើដែរញដែរញដែរនេះក៏ញហើយបុកជើងនេះក៏ដូរដូចជា យើងសរសេរពីអីពាក្យថាកញ្ចុំអីចឹងមែនណាបាទមែនទេបាទមួយទៀតអញ្ចឹងអាហ្នឹងក៏សូញកដែរបាទមានណាទីមានច្រើន8បាទនៅលំដាប់ទី9នេះសោថៈមានតែមួយទេ តែសញ្ញាមានដល់8ថៈថៈថៈថៈថៈថៈថៈថៈសូបើយើងហៅឈ្មោះវាយើងហៅឈ្មោះវាថើជាងថើ ថជាងថថជាងថនេះក៏ថជាងថនេះថជាងថបាទជួយជាអ្នកដែលស្រដៀងគ្នានេះតកតនឹងបល័យសំស្ក្រឹតគេអាចមានសូរខុសយើង បាទណាគេអាចបញ្ចេញស្រុកគេ បាទស្រុកក្លឹងយើងហៅថាស្រុកប្រទេសឥណ្ឌាគេអាចមានការបញ្ចេញសម្លេងរៀងលៀងឬក៏ផ្សេងពីយើងបន្តិច តែយើងគឺអានឮដូចតែគ្នាទេ បាទថថថថរីឯសូរមានតែមួយទេគឺថ រីឯណមានដល់ទៅ6បាទណណណណណណយើងហៅតាមឈ្មោះណណណណណនេះក៏ណដែររីឯសុបៈបាទសុបៈមានសញ្ញា3បាទបជាងបយើងហៅឈ្មោះវាហើយនឹងបើជាងសូវាបៈទី12បៈបាទបៈមានសញ្ញា5ដូចជាបុកជើងក៏បៈបើបើជើងវក៏អានថា បវិបពៈបបពៈបពេអញ្ចឹងជាងវោយើងប្រើទម្លាប់ពីដើមយើងអត់កែទេបាទយើងអត់បានកែទេអញ្ចឹងជាងវោស្មើនឹងជាងពោយើងដូរគ្នាទៅវិញទៅទៅមកបាននាំឲ្យមានលក្ខខណ្ឌច្រើនតែទៅកន្លែងហ្នឹងត្រូវស្វែងយល់បន្ថែមទៀតបាទមានតែ4តែយ៉ាងមានច្រើនជាងគេចាំយើងមើលបាទចាប់អារម្មណ៍យើងមានពេលច្រើនដើម្បីមើលដែរមបាទមមម សូដើមរបស់វាយើងហៅតាមឈ្មោះវាមើមើម៉ម៉ដល់ពេលអាសអំហ្នឹងមកន័យថាវាមានស្រៈផ្លៃអក់បូកនឹងមើលខាងចុងវាអំឬក៏អ៊ុមើអ៊ុំតោះ4 4 5កន្លែងឡដោយសារពេលខ្លះយើងប្រើអឺឡសម្រាប់ពីឡបាទក្នុងការប្រកបសូក្នុងសិញក្នុងការអានណាអញ្ចឹងមានដល់ទៅ5នេះនៅពេលវាបុកជើង អស់ហើយកើតវិញហ្នឹងអញ្ចឹងសរុបទៅ90តួបាទ90តួសរុបសញ្ញាជួយអ្នក90សរុបសូមានតែ20ទេបាទមិនមិនជាលើសនៅក្នុងភាសា អង់គ្លេសទេបាទអញ្ចឹងសូសរុបមានតែ20ទេប៉ុន្តែបើយើងរាប់សូថ្មីថ្មីដែលយើងកត់ត្រាសូភាសាបរទេសអាចលើសសូដែលមានដាក់សញ្ញាផ្កាយបាទខ្ញុំហៅថាសញ្ញាផ្កាយបើន័យថាម៉េចនៅ ខាងក្រោយ អ្នករៀបរៀងសៀវភៅនេះ មិនចាត់ទុកជាសត្វតតាជួយជំនះទេបាទសត្វតតាមកនេះថាវាមានតែសូតែមួយទេបាទអត់មានអត់មានសូលបាយអីទេមានតែមួយយើងមើលកន្លែងណាមានផ្កាយយើងអត់បានចាប់អារម្មណ៍វិញនេះបាទផឹកអញ្ចឹងគេអត់ចាត់ទុកវាជាសូតសត្វតតាទេព្រោះវាមានសូផ្សំរវាងអឺបហើយនឹងហបហបហបហបណាជាងគេថានឹងជាជួញជំនះផ្សំ វាមិនមែនជា source data មួយទេយើងឲ្យដឹងទៅហើយចាំមើលនឹងយើងនឹងដឹងយ៉ាងម៉េចទៀតនៅក្រោយក្រោយគេប្រាប់យើងបាទតែជាសូជួយជំនះផ្សំគេគ្រាន់ចង់បញ្ជាក់ថាវាជាសូជួយជំនះផ្សំថ្មីត្បិតតែមានសញ្ញាដូចដូចជាសញ្ញាដូចជាជួយជំនះគោក៏ដោយបាទមានតែមួយក៏ក៏ដោយក៏គេចាត់ទុកវាថាជាសូជួយជំនះផ្សំអានោះក៏យើងសិក្សាឲ្យស៊ីជម្រៅ បើនិយាយពីសូរជួយជំនះវិញនោះ គេមិនទាន់កំណត់ឲ្យមានឯកភាពនៅឡើយទេបានន័យថាការកំណត់នេះស្ថិតនៅលើទស្សនៈអ្នកសិក្សាស្រាវជ្រាវជាមួយអឺស្រាវជ្រាវមួយក្រុមមួយក្រុមនៅឡើយអញ្ចឹងវាអត់តន់ឯកភាពគ្នា អ្នកសិក្សាស្រាវជ្រាវមួយក្រុមធំកំណត់ថាសូសូជួយជំនាញខ្មែរមាន20គឺ បាទប្រហែលជាដូចខាងលើហ្នឹង តោះយើងអានបងប្អូនកខងចឆញដតថណបាទបបផមយរលវសហនិងអអ្នកសិក្សាស្រាវជ្រាវមួយក្រុមទៀតកំណត់ថាសូជួយអ្នកខ្មែរមាន20សូបាទដូចតែមួយនេះ21បាទនេះ20សូ ហើយគេចង់ដកមួយណាចេញយើងមិនដឹងដោយមិនចាត់ទុកថានេះហ្នឹងស្ថិតក្នុងប្រព័ន្ធសូជញ្ជនៈខ្មែរខ្មែរគេមិនស័កខួនសុកបាទខួនសុកកំពូអ្នកស្រាវជ្រាវមួយ ក្រុមទៀតកំណត់សូជញ្ជនៈខ្មែរថាមាន17ដោយដកសូបាទដោយដកសូបាទសូជញ្ជនៈគោលអីចឹងទៅណាដកសូខបាទចហថផចេញ ព្រោះលោកអ្នកទាំងនោះចាត់ទុកថាសូរទាំង4ជាសូរផ្សំបាទខហ្នឹងគឺកហបុកជុះគ្នាអញ្ចឹងឆហ្នឹងគឺចហបុកជុះគ្នាដល់ពេលថហ្នឹងគឺតហបុកជុះគ្នាផគឺបហបុកជុះគ្នាដែលមិនមែនជាសត្យតាហ្នឹងគេដោយដោយសារគេយោងទៅលើនិយមន័យសត្យតាបាទសត្យតាឯកតាទូចបំផុតរបស់ភាសាឯកតាទូចបំផុតរបស់ភាសា ភាសាអញ្ចឹងនៅក្នុងពាក្យយើងហៅព្យាងបន្តពីព្យាងមកយើងហៅសតៈតតាតតគ្នាសតតាផ្គុំគ្នាបានជាព្យាងបានជាអ្នកសិក្សាស្រាវជ្រាវទាំងនេះដកសូខៈឆៈថៈនិងផៈចេញដោយសារអ្នកទាំងនោះបាទគាត់យល់ឃើញដោយសារអ្នកទាំងនោះមើលឃើញថាសូទាំង4នេះ ជាសូផ្សំព្រោះក្នុងការបងคลายបាទព្រោះក្នុងការបងคลายពាក្យ ដោយប្រើផ្នត់ចេកបាទផ្នត់ចេកទាំង4នេះតំណងជាអំជាអន់ជាបាទព្រោះអាចនៅមានការស្វែងយល់បន្ថែមទៀតផ្នត់ចេកទាំងនោះផ្នត់ចេកទាំងនោះ ចូលទៅញែកបាទហញែកហចេញមកពីជួយញែកដែល ផ្សំជាមួយឧទាហរណ៍បាទគេឧទាហរណ៍ជាសញ្ញាអន្តរជាតិតែម្ដង អានថាម៉េចខឹងមែនណាប្រហែលជាខឹងហើយទៅជាកំហឹងបាទខឹងខនេះអនឹងខឹងទៅជាកំហឹងអញ្ចឹងវាបាត់អីគេវិញែកបាត់វិញែកចេញអាអហហ្នឹងវាទៅទៅជាសូមួយដៃទៀតអញ្ចឹងកហអញ្ចឹងកទៅជាកំហទៅជាហឹងកំហឹងអឈើទេមកទៅបាឈើទៅជាជុំជំហរដំណឹងហ្នឹងហើយជាដើមក្នុងការបងខ្លាយនេះ បង្ខ្លាយគេឃើញថាផ្នត់ចែកអំមែនទេអីយទៅអ៊ុំញែកសូហចេញពីកនិងចេញពីចមានអ្នកស្រាវជ្រាវមួយក្រុមតូចទៀតកំណត់សូជួយអ្នកខ្មែរមកត្រឹមតែ16តូចគឺថាមកក្រុមតូចណា16ដោយដកសូអចេញដោយហេតុថា គ្មានសូនេះក្នុងប្រព័ន្ធសូជួយអ្នក ខ្មែរហើយមួយទៀត ហើយសូនេះមិនមែនតាងសញ្ញាអ តែមួយមុខទេបាទឧស្សាហ៍ខ្លីដែរជួនកាលសូនេះតាងសញ្ញាកបាទតាងសញ្ញាកដូចយើងហៅថាអឺបេកុបាទបេកុអញ្ចឹងវាតាំងសញ្ញាហ្នឹងវាវាយើងមើលក្នុងនឹងវាមានកទេស្អួរទៅអាបេកុជួនកាលសូននេះកើតឡើងនៅ ពីមុខជាងបើកដែលមានស្រាក់ក្លេជាណាយោ ដូចពាក្យបេកុមិញអញ្ចឹងនយោបាននេះថាស្រៈដូចជាដូចជាអីទៅបាទអានជួយអានតិចមកបាទនឹងជួនកាលសូនេះកើតនៅពេលមានអឺបំរឹងបាទពាក្យថ្មីហើយការប្រឹងមានបំរឹងក្នុងការនៅពេលមានបំរឹងមិនថាការប្រឹងក្នុងការពលិចសោស្រៈក្នុងករណីមានសត្យតា ជួញជំនះនៅជាប់ពីមុខពាក្យដែលចាប់ផ្ដើមចាប់ដើមអីគេដោយសូស្រៈដូចជាបាទដូចជាហ្នឹងបាប់មែនទេចាប់ជាដើមម្យ៉ាងទៀតរឿងដែលសំខាន់នោះគឺ អ្នកដែលស្ថិតក្នុងក្រមនេះ មិនចាត់ទុកតួអជាសញ្ញាជួញជំនះទេបាទវាពេលខ្លះវាអាចយល់ថាសមហេតុផលដែរវាព្រោះសូដែលអអ៊ីគឺច្រើនតែអន្តរជាតិគេចាត់ទុកជាសូ ស្រៈបាទអញ្ចឹងនៅកន្លែងនេះគេចាត់ទុកមិនចាត់ទុកជាអជាសូជួយអ្នកដែរតែជាតួស្រៈពេញតួវិញ បាទជាតួស្រៈពេញតួវិញ